អូខេបាទសួស្តីអ្នកនរគ្នា បាទថ្ងៃនេះគឺខ្ញុំនឹងជួបអ្នកនរគ្នានៅមេរៀនទី3បាទអញ្ចឹងអីការពីមេរៀនទី1ទី2បាទហើយនឹងចំណាប់ផ្ដើមមកទាំងអស់វា3វីដេអូទីនេះគឺទី4វីដេអូហើយប៉ុន្តែមេរៀនទី3ដែលខ្ញុំនៅមេរៀនមុនបាទខ្ញុំនិយាយអំពីការប្រៀបធៀបរវាងពូជក្នុងស្រុកហើយក្នុងពូជក្រៅស្រុកបាទអញ្ចឹងពូជទាំងពីរហ្នឹងគឺសុទ្ធតែបងប្អូនអាចផលិតទឹកយកមកលក់នៅលើ ទីផ្សារបានអញ្ចឹងស្រេចការជ្រើសរើស ជាតិរបស់បងប្អូនខ្ញុំគ្រាន់តែធ្វើវីដេអូដើម្បីបង្ហាញបងប្អូនថាមួយណាដែលយើងអាចយកមក ធ្វើជាអាជីវកម្មបានអូខេអញ្ចឹងពីវីដេអូមុនមេរៀនទី2ខ្ញុំបានធ្វើការប្រៀបធៀបរវាងពូជទាំងពីរហ្នឹងឥឡូវមេរៀននេះគឺខ្ញុំនឹងបង្ហាញអំពីថាតើយើងគួរជ្រើសរើសដង្កូវប្រភេទណាដែលយើងអាចបង្កើតពូជរបស់វាបានអញ្ចឹងអ្នកចិញ្ចឹមឃ្មុំបើសិនជាអ្នកទាំងអស់គ្នាចង់ជោគជ័យដាច់ខាតគឺអ្នកទាំងអស់គ្នាត្រូវតែរៀនអំពីដំណាក់កាលនៃការបំបែកពូជ របស់សត្វឃ្មុំបាទអញ្ចឹងវាមានចំណុចជាច្រើនទៀតនៅក្នុងការចិញ្ចឹមហ្នឹង បាទបច្ចេកទេសទាំងអស់ហ្នឹងប៉ុន្តែអាយុរបស់កូនដង្កូវមួយមួយអ្នកទាំងអស់គ្នាត្រូវតែដឹងអញ្ចឹងថ្ងៃនេះគឺអ្នកទាំងអស់គ្នានឹងបានដឹងអំពីអាយុរបស់កូនដង្កូវការវត្តវិវត្តបាទវត្តវត្តដាក់នៃជីវិតរបស់កូនដង្កូវមួយមួយបាទដែលមាន2ប្រភេទកូនដង្កូវហ្នឹងប៉ុន្តែ វានឹងកើតទៅជាឃ្មុំ3ប្រភេទអូខេ បាទអញ្ចឹងជួបគ្នានៅវីដេអូនេះឃុំមួយសមុខគឺវារស់នៅ ជាមួយ គ្នាជាក្រុម ជាវងហើយដែលមានការរៀបចំតាម រចនាសម្ព័ន្ធដែលសម្បុកនីមួយនីមួយនោះគឺមានប្រព័ន្ធគ្រប់គ្រងតែមួយកាលណាវាត្រូវគេបែងចែកភារកិច្ចហើយវាត្រូវតែ សម្រេចការងារទៅ តាមការបែងចែកនោះ រាល់សមាជិកនៃវងនីមួយៗគឺធ្វើការមិនមែនសម្រាប់ខ្លួនវាទេ គឺសម្រាប់អត្ថប្រយោជន៍ពងទាំងមូលគេឥឡូវចាប់ផ្ដើមវត្តជីវិតរបស់សត្វឃ្មុំឃ្មុំមានប្រភេទនិងការធំធាត់ពេញវ័យផ្សេងផ្សេងពីគ្នា វត្តនៃជីវិតរបស់សត្វឃ្មុំសម្បុកនីមួយនីមួយគឺមានឃ្មុំពេញវ័យ3ប្រភេទទី1គឺមេឃ្មុំទី2គឺឃ្មុំកម្មករ និងទី3គឺដ្រូនដំណាក់កាលនៃការលូតលាស់ របស់ឃុំនីមួយនីមួយគឺដូចគ្នាក៏ប៉ុន្តែ ពេលវេលានីមួយនីមួយ គឺខុសគ្នារហូតដល់វាញាស់ចេញអំពីរុននៃ សម្បុករបស់វាវដ្តជីវិតរបស់ឃុំគឺមាន4ដំណាក់កាលទី1គឺពងទី2គឺកូនដង្កូវទី3ដឹកដឿហើយចុងក្រោយគឺនឹងក្លាយទៅជាឃុំពេញវ័យដំណាក់កាលទាំងនោះគឺត្រូវបានគេបែងចែកបន្ថែមទៀតតាក់ទងទៅនឹងការវិវត្តរបស់ប្រភេទនិពមនីមួយៗវត្តនៃប្រភេទ ផ្សេងផ្សេងគ្នារបស់សត្វឃ្មុំពេញវ័យដំណាក់កាលទី1គឺពងមេឃ្មុំបានឈ្ងោកក្បាលរបស់វាចូលទៅក្នុងរន្ធនីមួយៗដើម្បីពិនិត្យមើលថាតើរន្ធនោះស្អាតឬនៅហើយបន្ទាប់មកគឺវាពងតែមួយ នៅក្នុងរន្ធនោះពងនោះគឺមានរាងស៊ីឡាំងពណ៌អសដូចជាពងរុយមេឃ្មុំពេលវាពងគឺវាពងពីរប្រភេទពងមួយនឹងคล้ายទៅជាឃ្មុំកម្មកពងមួយទៀតនឹងคล้ายទៅជាឃ្មុំឈ្មោល កាលណាវាពងជាឃុំកម្មករមានន័យថាពងនោះអាចទៅជាឃុំកម្មករផង ហើយក៏វាអាចទៅជា ស្ដេចឃុំឬក៏មេឃុំនៅពេលខាងមុខដែរចឹងទំហំរុននីមួយនីមួយគឺខុសគ្នា ដែលមាន3ប្រភេទចឹងបើសិនជាវាពង នៅ ក្នុងរុនតូចជាងគេ គឺមានន័យថាគេខ្លាញ់កម្មករកាលណាវាពងនៅរុនដែលប្រភេទទី2វានឹងខ្លាយទៅជាឃុំឈ្មោលហើយរុនដែលធំជាងគេគឺសម្រាប់ស្ដេចឃុំ ចឹងកាលណាវាពងនៅក្នុងរន្ធទី3មានន័យថាអាហារដែលគេ បំពន់សម្រាប់កូនឃ្មុំដែលនៅក្នុងរន្ធទី3នោះគឺនឹងคล้ายទៅជាស្ដាច់ឬក៏មេឃ្មុំនៅពេលអនាគតបើសិនបើវាពង នៅក្នុងរន្ធឈ្មោលរន្ធទី2ប្រភេទរន្ធទី2មានន័យថាពងនោះมันអាចបង្កកំណើតទេបើសិនជាអ្នកទាំងអស់គ្នាយកពងនោះទៅដាក់នៅក្នុងរុនសែលសម្រាប់ស្ដាច់គឺវានឹងមិនកើតទៅជាស្ដាច់ទេ វានឹងកើតទៅជាឈ្មោលដដែល ប្រតិមកាលនៃពងហ្នឹងគឺមាន3ថ្ងៃហើយទី1គឺសុទ្ធចាប់ផ្ដើមបញ្ឈរនៅបាតរណ្ដៅហើយបន្ទាប់មកគឺវាចាប់ផ្ដើមត្រេតម្ដងបន្តិចម្ដងបន្តិច រហូតដល់វាដេករៀបស្មើទៅនឹងបាតរុនមុនពេលវាញាស់ចាប់ផ្ដើមដល់វគ្គដង្កូវដង្កូវគឺពងវានឹងញាស់ជាដង្កូវតូច ដែលបន្ទាប់អំពីវាពងបាន3ថ្ងៃពួកវាមានពណ៌សរលោងនិងកោងហើយគ្មានភ្នែកទេ ដង្កូវឃ្មុំកម្មកកហើយនិងដង្កូវឃ្មុំឈ្មោលពេលលូតលាស់គឺដង្កូវឃ្មុំឈ្មោលវាធំជាង ដង្កូវឃ្មុំកម្មកករយៈពេល កើតជាដង្កូវគឺ5ថ្ងៃ សម្រាប់មេឃ្មុំហើយ6ថ្ងៃសម្រាប់កម្មកហើយនិង7ថ្ងៃសម្រាប់ឃ្មុំឈ្មោលអាហារដែលគេឲ្យដង្កូវទាំងនោះគឺខុសៗគ្នា ដង្កូវមេឬក៏ដង្កូវស្ដេចឃ្មុំហ្នឹងត្រូវបានគេបញ្ចុកដោយ ទឹកដោះពិសេសម្យ៉ាង គេហៅថាទឹកដោះស្ដេចពេញមួយដំណាក់កាលនៃវគ្គដង្កូវ ហើយដង្កូវឃ្មុំឈ្មោលនិងដង្កូវឃ្មុំកម្មករនឹងត្រូវបាន គេបញ្ចុកទឹកដោះស្ដេចរយៈពេលតែ3ថ្ងៃប៉ុណ្ណោះចំណែកឯចំណីមួយយ៉ាងទៀតមានលក្ខណៈដូចជាស្នូលនំបាញ់អ៊ូវាលាយជាមួយទឹកឃ្មុំនិងលំអងដែលភាសាអង់គ្លេសគេហៅ bee bread ហើយនៅក្នុងរយៈពេល3ថ្ងៃឬក៏4ថ្ងៃក្រោយមកទៀតបញ្ជាក់មានន័យថា ក្នុងវគ្គដង្កូវប្រហែលថ្ងៃ5ថ្ងៃ6ថ្ងៃ7ថ្ងៃមានន័យថាក្នុងរយៈពេល3ថ្ងៃដំបូង គឺកូនដង្កូវទាំងពីរប្រភេទនេះគឺត្រូវបានគេបញ្ចុកតែទឹកដោះហើយបន្ទាប់មកសល់ពេល3-4ថ្ងៃទៀតគឺវាត្រូវគេបញ្ចុកដល់ទៅដោយនំប៉័ង bread B bread សរីរាង្គនិងខួរក្បាលរបស់វាគឺចាប់ផ្ដើមវិវត្តនៅពេលដែលកូនដង្កូវលូតលាស់ស្បែករបស់វាស វាពួកវាសកស្បែកសចេញជាច្រើនដងហើយបន្តមកពីចុងក្រោយពួកវាក៏ចូលទៅដល់ដំណាក់កាលជាដង្កូវដំណាក់កាលជាដង្កូវនេះគឺមានរយៈពេល5ថ្ងៃទៅ7ថ្ងៃគឺវាអាស្រ័យទៅលើប្រភេទឃ្មុំតែពួកវានឹងคล้ายទៅជាឃ្មុំពេញវ័យដំណាក់កាលដុកដឿដំណាក់កាលដុកដឿគឺត្រូវបានគេហៅថាជាដំណាក់កាលមិនធម្មតាផងដែរឃ្មុំកម្មកបានបិទសន្ទះរុនក្រមួនបង្វិលខ្លួនរបស់វាឃ្មុំដែលកំពុងតែលូតលាស់នៅក្នុងរុន ដោយមិនបានស៊ីចំណីនឹងបំលាស់ទីទេ ដំណាក់កាលដុកឌឺនេះគឺ មានរយៈពេល7ទៅ8ថ្ងៃសម្រាប់ឃុំមេហើយ10ទៅ12ថ្ងៃសម្រាប់ឃុំកម្មករនិង14ថ្ងៃសម្រាប់ឃុំឈ្មោលនៅក្នុងដំណាក់កាលនេះគឺសរីរាង្គខាងក្នុងនិងផ្នែកខាងក្រៅគឺលូតលាស់ឃុំពេញវ័យញាស់ចេញអំពីរុនហើយខំប្រហោងនៅផ្នែកខាងលើនៃគម្របដែលបិទជិតដើម្បីចេញមកខាងក្រៅភ្លាមភ្លាមនោះបន្តអំពីការចេញមក ឃុំពេញវ័យគឺមានពណ៌រាងស្លេករាងស្រាលហើយបន្ទាប់មកវាក៏ប្រែពណ៌ទៅជាចាស់ពេលវេលាសរុបដែលត្រូវបានចំណាយនៅក្នុងការវិវត្ត ពីពងទៅឃុំពេញវ័យគឺមាន15ថ្ងៃឬ16ថ្ងៃសម្រាប់មេឃុំ20ទៅ21ថ្ងៃសម្រាប់ឃុំកម្មករនិង24ថ្ងៃសម្រាប់ឃុំឈ្មោលអាយុកាលរបស់សត្វឃុំពេញវ័យមានប្រភេទផ្សេងផ្សេងខុសពីគ្នា ក្មេងឃុំគឺអាចរស់បានរយៈពេលពី2ឆ្នាំ ទៅ5ឆ្នាំ សម្រាប់ រយៈពេល6សប្តាហ៍ទៅ5ខែឃុំកម្មករនិងឃុំឈ្មោលអាចរស់បាន ជាមធ្យមគឺ2ខែសបុកដែលមានសុខភាពល្អគឺ មានឃុំ3ប្រភេទផ្សេងផ្សេងគ្នាវាប្រកាន់តួនាទីយ៉ាងជាក់លាក់នៅក្នុងសម្បុកនីមួយៗគឺមានមេឃុំតែមួយប៉ុណ្ណោះដោយមិនគិតអំពីវងតូចឬក៏ធំ។ មេឃ្មុំគឺជាអ្នកពងតែមួយគត់នៅក្នុងសម្បុកដូច្នេះវាគឺជាម្ដាយនៃសត្វឃ្មុំទាំងអស់នៅក្នុងសម្បុកមេឃ្មុំគឺមានទំហំធំជាងកម្មករនិងឃ្មុំឈ្មោលហើយមានរាងត្រវែងនិងភ្លឺរលោងមានរាងមូលនិងក្បាលតូចមេឃ្មុំគឺមានតនិចតូចមួយនៅចុងពោះរបស់វាដែលត្រូវបានប្រើសម្រាប់ប្រយុទ្ធជាមួយនឹងមេឃ្មុំដទៃទៀតប្រសិនបើវាកើតនៅក្នុងពេលទន្ទឹមគ្នានៅពេលដែលមេឃ្មុំចាប់ផ្ដើមកើតមកភ្លាមគឺមានទំហំតូចជាងមេ មិនទាន់បន្តពូជហើយបំលាស់ទីយ៉ាងលឿនពីផ្លិតមួយទៅផ្លិតមួយចំណែកឯមេឃមុំដែលបានបន្តពូជហើយគឺមានពោះធំនិងរំកិលខ្លួនយឺតយឺតសាក់ឃ្មុំឈ្មោលគឺធំជាងឃ្មុំកម្មកកមានសម្បុរខ្មៅនិងមានរោមនៅត្រង់ពោះចំពោះឃ្មុំឈ្មោលនៅក្នុងមួយសម្បុកគឺអាចកើនឡើងក្នុងកំឡុងពេលដែលសម្បូរទឹកឃ្មុំឬក៏សម្បូរចំណីនៅក្នុងសម្បុកវា ឃុំឈ្មោលបានចំណីពីកម្មករបញ្ចុកវា គឺវាមិនចេះស៊ីដោយខ្លួនឯងទេ ជាទូទៅឃុំមួយសម្បុកគឺមានឃុំឈ្មោលចន្លោះពី200ទៅ500ក្បាលឃុំកម្មករគឺជាញីទាំងអស់ដែលកើតចេញអំពីពងដែលអាចបង្កកំណើតបានឃុំកម្មករគឺ មានទំហំតូចជាងគេ និង មានឆ្នូតពោះពណ៌លឿងនិងខ្មៅភូមិកម្មករគឺជា ក្រុមដ៏សំខាន់នៅក្នុងសម្បុក ដែលមានចំនួនពី 60000ទៅ70000វ៉ាអូខេបាទសួរដូចដែលអ្នកនរគ្នាបានជ្រាបស្រាប់ហើយអ្វីដែលខ្ញុំបានរៀបរាប់កន្លងមកនេះដោយមានរូបវីដេអូបាទហើយវីដេអូនេះគឺខ្ញុំដកស្រង់ចេញអំពី YouTube មកទេបាទមានបានថតខ្លួនឯងទេបាទជាការស្មោះត្រង់ណាអញ្ចឹងខ្ញុំបាន បង្ហាញអ្នកនរគ្នាអំពីដំណាក់កាលនៃការលូតលាស់របស់កូនដង្កូវមួយមួយរបស់សត្វឃ្មុំបាទអញ្ចឹង អឺសម្រាប់មេរៀនក្រោយៗទៀតខ្ញុំនឹងបង្ហាញអំពីអឺអឺការធ្វើការបាទបង្ហាញអំពីទូនីតិរបស់សត្វឃ្មុំនីមួយៗថាតើវាធ្វើអ្វីខ្លះនៅក្នុង សម្បុករបស់វា បាទអញ្ចឹងនេះគឺជាមេរៀនទី3ហើយអ្នកនរគ្នានឹងជួបគ្នានៅមេរៀនក្រោយបាទតកតងទៅនឹងទួលនីតិរបស់សត្វឃ្មុំនីមួយៗនៅក្នុងសម្បុកអូខេបាទអញ្ចឹងឲ្យចាំជួបគ្នានៅវីដេអូក្រោយហើយសម្រាប់អ្នកដែលថ្មីអត់តបានស្គាល់ channel របស់ខ្ញុំបាទមិនតបាន subscribe សូមធ្វើ Subscribe បើសិនជាអ្នកទាំងគ្នាចង់តាមដានអំពីមេរៀននៃការចិញ្ចឹមឃ្មុំ បាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំមិនគ្រាន់តែចែករំលែកអំពីការចិញ្ចឹមឃ្មុំទេខ្ញុំចែករំលែកអំពីប្រភេទនៃទឹកឃ្មុំបាទខ្ញុំចែករំលែកអំពីការជ្រើសរើសនៃទឹកឃ្មុំហើយខ្ញុំក៏បានបង្ហាញអំពីរបៀបនៃការលក់ទឹកឃ្មុំផងដែរបាទអញ្ចឹងវីដេអូនេះគឺសំខាន់សម្រាប់អ្នកដែលចូលចិត្តឃ្មុំចូលចិត្តទឹកឃ្មុំបាទអញ្ចឹងអឺគួរតែពិចារណាទៅលើការ Subscribe ហើយនឹងតាមដាននៅមេរៀនក្រោយៗអូខេ បាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយ